bay rồi ở bên bay ở bên nào Don't wanna be Big. យកមកទៅទៅមើលអត់អត់អឺធ្លាក់បានធ្លាក់បានបាទអពុយបង